tận tay ពេលអូននៅយំអូនគង់សោកងំអូនគង់យំទៀតអីត្រន់ត្រយអូនយំបែបហ្នឹងបែបហ្នឹងភ្នែកត្រនឹងស្វនហើមអងហើយបងខំសួរមិនឆ្លើយមិនដឹង San Juan and La Vegas.